ហើយបានហើយត្រីមីបាទអូខេ Hello អនុញ្ញាតគោរពជំរាបសួរទៅកាន់អ្នកនរគ្នា ស្វាគមន៍មកកាន់វីដេអូរបស់ SNG Gamer KH អូខេថ្ងៃនេះខ្ញុំមកចេញវីដេអូមួយដោយសារតែយើងគាត់បាន live មួយថ្ងៃអញ្ចឹងថ្ងៃនេះសូមមកចេញវីដេអូមួយអឺបាទតកតងទៅនឹងការចេញអាវរបស់ Justin អញ្ចឹងខ្ញុំអត់ដែលបានបើកមើលទេហើយខ្ញុំក៏បើកមើលខ្ញុំបាន80%ហើយ ញ្ចឹងក៏ខ្ញុំមិនឲ្យអាវនេះរំលងដែរទោះខ្ញុំអត់បាន live ក៏ខ្ញុំចាប់ event ដើម្បីថតជាវីដេអូឲ្យអ្នកនរគ្នាមើលផងដែរអញ្ចឹងអូខេអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកយកអាវរបស់ Justin មួយសិនដោយសារតែអាវនេះវាស្អាតយ៉ាងណាស់កុំឲ្យរំលងអូខេឥឡូវខ្ញុំសូមយកតែម្ដងដោយសារតែខ្ញុំពេញរួចហើយវាមកពេញហើយអញ្ចឹងយើងចូលនឹងតែម្ដងអ្នកនរគ្នាហើយបានហើយ អីយ៉ាស់កលុំខុងពាក់ហៅកលុំខុងអូខេនេះយើងឥឡូវខ្ញុំសុំថត screen មួយសិនតើអ្នកនរអគ្នាកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងហើយខ្ញុំនឹងមានពេលខ្ញុំនឹងធ្វើការមក live វិញអញ្ចឹងឥឡូវយើងមកធ្វើការពាក់ទាំងអស់គ្នាតែម្ដងយកពាក់ភ្លាមភ្លាមម្ដងបាទអូអេមកគេទេតាហ្នឹងហើយឥឡូវយើងមកមើលកន្លែងនេះជឿអាឡាននេះធ្វើមិនបានទេ ហើយឥឡូវខ្ញុំអត់គិតអាវនឹងអាហ្នឹងទេឥឡូវខ្ញុំមើលអានេះស្នប់ឥឡូវខ្ញុំមកចាប់ស្នប់អត់ដឹងថាបានមិនបានទេអ្នកនរគ្នាដោយសារតែវានៅ3កន្លោនជើងខ្ញុំចាប់យកតែម្ដងឥឡូវយើងឲ្យខាត់ពេលយូរយើងចំណាយ1000ពេជ្រនេះយើងចាប់វាស្នប់មួយហ្មងណាបើសិនជាមួយបានវាល្អដែរតាបើសិនជាមួយបានវាអេមណាអូខេ ហើយបើជាប្រហែលជាខ្ញុំអត់បានគ្រប់ពីមើលទៅឥឡូវបើសិនជាដាក់ប្រហែលជាបើសិនជាចូលនេះខ្ញុំចំណេញបើសិនចូលនេះខ្ញុំខាតហើយព្រួយដាក់លើក្រោយ600ពេជ្រអូយសាំចូលចូលមកអឺថាមែនមែនថាអីចេះខុសមែនតាធ្វើស៊ីសាហាវឥឡូវ3 334ពេជ្រ 334អញ្ចឹងយើងនៅខ្វះអម334យើងខ្វះនៅសល់2200ពេក200ពេកជាងទៀតឥឡូវយើងឆ្លត់ជ្រើអញ្ចឹងហើយយើងយកត្មងនេះយើងអូខេអ្នកនរគ្នាឥឡូវយើងបានពេជ្រ959ពេជ្រហើយអញ្ចឹងយើងយកមកយកស្នប់នេះសិនចឹងយើងមកយកស្នប់នេះដឹងបានដឹងថាយើងអាប់បាន level ម៉ានអីម៉ានទេអញ្ចឹងយើង speed យកតែម្ដងបាទអូខេយក ស្រីមីបាទអូកើកប់ស្រីតែម្ដងបាទសុំថតមួយសុំថតមួយអូខេឥឡូវយើងមកបានជាមួយនឹងស្នាប់ហើយអាយ៉ាច្រឡំឥឡូវយើងមកមើលស្នាប់ជាងសិនខេខេឥឡូវអឺអូយតិចមែនតើបាទអានេះយើងច្នៃប៉ុណ្ណេះយើងច្នៃ50ពេជ្រ ចំណាយ50ពេចយើងបាន level 2យើង50ពេចហើយយក level 2យើងយក level 3មួយទៀតអូ level 3ឡើង6ហើយពេច level 3 6ហើយពេចយើងអាប់យើងទិញនឹងនោះអាប់បាត់គុំដែរណា ឥឡូវយើង310ពេជ្រ310ពេជ្រតែទិញតែទិញប្រអប់ក៏អត់គ្រប់ដែរអូខេនេះយើងត្រឹមតែប៉ុណ្ណឹងទេចឹងអរគុណច្រើនសម្រាប់វីដេអូរបស់ខ្ញុំចឹងគ្រាន់តែថាថ្ងៃនេះធ្វើវីដេអូចាប់ជាមួយនឹង Out Justin Bieber ជាមួយនឹង Snap នេះទេគ្រាន់តែខ្ញុំចាប់ហើយទេទុកក្រោយចាំយើង upload ពេលក្រោយទៅចឹងយើងយកមកទុកឲ្យហើយទៅណាអ្នកនរគ្នាអូខេហ្នឹងហើយ អូខេនឹងយើងជួបគ្នា នៅ ពេលណាដែលខ្ញុំពេលខ្ញុំ live វិញនឹងជួបគ្នាឥឡូវយើងសូមបញ្ចប់វីដេអូយើងតែប៉ុណ្្នឹងហើយបាយបាយណាយើង